ចាជាបឋមខ្ញុំកណានេះខ្ញុំសូមថ្វាយបង្គំចំពោះព្រះពុទ្ធព្រះធម៌និងព្រះសង្ឃជាទីសក្ការៈហើយក៏សូមជម្រាបសួរទៅដល់ភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមាននៅទីនេះ Uh, first of all, I would like to congratulate to all our youth group, um, Aiden, um, Christina Mao, and generally you guys are a strength for all of us and thank you for involving involved um, at the temple and as well as helping your parents. Thank you so much and congratulations to you all. ហើយក្នុងវេលាក្រែងផងដែរនាងខ្ញុំក៏សូមថ្លែងអំណរអគុណទៅដល់ព្រះចៅអធិការវត្តព្រមទាំងគណៈកម្មការនៅវត្តរតនារាមដែលតែងតែដល់កិត្តិយសឲ្យខ្ញុំកណានាងខ្ញុំបានចូលរួមជូនជាយោបល់ខ្លះៗ តកតងទៅនឹងសារៈសំខាន់ នៅក្នុងសហគមន៍របស់យើងហើយនាងខ្ញុំក៏សូមជម្រាបសួរទៅដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ជាពិសេសប្រជាពលរដ្ឋនៅកម្ពុជាក្រោមហើយនិងប្រជាពលរដ្ឋដទៃទៀតនៅក្នុងជំនួយពិភពលោកផងដែរហើយអ្វីដែលនាងខ្ញុំសូមជម្រាបនៅវេលាក្រោយនេះតកតងទៅនឹងអមអ្វីដែលប៉ះពាល់ទៅផ្លូវអារម្មណ៍របស់ប្រជាពលរដ្ឋយើងដោយពុកម៉ែបងប្អូនជ្រាបស្រាប់ក្នុងការឆ្លងនៃមេរោគ COVID-19 អឺជាងមួយឆ្នាំកន្លងទៅនេះថាតើអឺរដ្ឋាភិបាលនៅក្នុងប្រទេសអូស្ត្រាលីគេគិតគូរយ៉ាងណាទៅដល់សวัสดิភាព របស់ប្រជាពលរដ្ឋទាំងផ្លូវកាយទាំងផ្លូវចិត្តទាំងផ្លូវអារម្មណ៍និងសុខភាពលក្ខណៈចុះត្រឡប់ទៅមើលទុកលំបាករបស់ប្រជាពលរដ្ឋយើង តាំងពី72ឆ្នាំកន្លងទៅដែលយើងបាត់បង់ទាំងដីយើងបាត់បង់ទាំងតម្លៃរបស់យើង យើង គេបំពេញគ្រប់សពគ្រប់យ៉ាងទាំងអស់ថាតើអ្នកណាខ្លះឈឺឆ្អាលចំពោះយើង ក្រៅពីខ្លួនយើងផ្ទាល់តែម្ដងហើយចំណុចនេះធ្វើឲ្យអ្នកខ្ញុំគិតដល់ពាក្យពីរម៉ាត់មួយចងល់ទី2គឺចម្លើយភាពអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជាកម្ពុជាក្រោមយើងគឺមានច្រើនជាអនេកតាំងតែពីអ្នកខ្ញុំដឹងក្តីរហូតមកដល់កលៈទេសៈពេលនេះអញ្ចឹងចងល់ និងចម្លើយដែលនេះខ្ញុំសូមផ្ដោតអារម្មណ៍អញ្ចឹងអឺចម្ងល់ដែលយើងមានគឺយើងជួបប្រទេសរាល់ថ្ងៃមិនថាយើងជាអឺមនុស្សធម្មតាឬក៏យើងអ្នកធ្វើការយើងអ្នកចេះដឹងអឺទោះបីយើងក្រីក្រយ៉ាងណាក៏ដោយគឺយើងមានចម្ងល់រហូតពេលដែលយើងឆ្ងល់គឺយើងសួរខ្លួនយើងថាតើយើងធ្វើយ៉ាងម៉េចដើម្បីកុំឲ្យយើងឈប់ឆ្ងល់គឺយើងសាវជ្រាវយើងច្រាវជ្រាវធ្វើម៉េចកុំឲ្យយើងយើងយើងឆ្ងល់យើងរੋចម្លើយ ហើយបើសិនជាយើងសាជ្រាវខ្លួនឯងយើងអត់មានចម្លើយ គឺយើងសាជ្រាវពីអ្នកដទៃយើងស្ដាប់វត្ថុយើងស្ដាប់ទូរទស្សន៍យើងសួរប្រជាពលរដ្ឋយើង ដែលលោកមានចំណេះចេះដឹងខ្ពស់តាក់ទងនឹងប្រវត្តិសាស្ត្ររបស់យើង បើសិនជាសំណួរទី2នេះ យើងអត់ចម្លើយហើយចម្លើយទី3តើយើងធ្វើយ៉ាងណាឲ្យបានចម្លើយពេលខ្លះសំណួរដែលយើងសួរគឺអត់ចម្លើយ ពេលខ្លះគឺមានចម្លើយអញ្ចឹងតកតងទៅនឹងការបាត់បង់ទឹកដីរបស់កម្ពុជាក្រោមយើងមែនយើងមានចម្លើយយើងដឹងតែហេតុអ្វីបានជាទឹកដីរបស់យើងត្រូវគេឈ្លានពានយើងដឹងចម្លើយប៉ុន្តែពេលខ្លះយើងឆ្លើយអត់បានអញ្ចឹង72ឆ្នាំគត់ដែលប្រជាពលរដ្ឋយើងឈឺចាប់ដោយការបាត់បង់នេះមូលហេតុដែលយើងបាត់បង់ទី1តកតងទៅនឹងប្រវត្តិសាស្ត្រ ដែលខ្ញុំកណានាងខ្ញុំអាននាងកណាខ្ញុំកណានាងខ្ញុំស្ដាប់ហើយក៏ដូចជាវត្ថុអសីសេរីថ្មីថ្មីនេះផងដែរតកតងទៅនឹងមនោសញ្ចេតនាតកតងទៅនឹងបុគ្គលនិយមតកតងទៅនឹង គ្រួសារនិយមតកតងទៅនឹងអំណាចផ្ដាច់ការតកតងទៅនឹងបពុនិយមតកតងទៅនឹងការប្រងើយកន្តើយហើយនឹងការបំពេញសិទ្ធិមនុស្សគ្រប់នាទី ហើយនេះគឺជាមូលហេតុដែលយើងបាត់បង់ទឹកដីរបស់យើង។ ថាតើយើងធ្វើយ៉ាងណាដើម្បីកុំឲ្យយើងបាត់បង់បន្តទៀតទី1យើងត្រូវតែឈរនៅលើភាពស្មោះត្រង់យើងត្រូវតែគិតប្រយោជន៍រួមជាធំ ដូចជាយុវជនយុវនារីរបស់យើងនិងប្រជាពលរដ្ឋទាំងអស់គ្នាដែលយើងរួមក្នុងប្រទេសអូស្ត្រាលីយើងសប្តាហ៍នេះហ៊ានបញ្យល់ពីការពិតរៀនមើលទង្វើល្អអ្នកដទៃហើយហ៊ានប្រឆាំងនឹងអ្វីដែលខុស យើងត្រូវតែចូលរួម ក្នុងកិច្ចការងារសង្គមហើយនឹងចូលរួមក្នុងការជួយឈឺឆ្អាលអំពីរឿងប្រទេសជាតិនិងមាតុភូមិរបស់យើងហើយនេះខ្ញុំក៏សូមបញ្ជាក់ផងដែរថា ក្នុងប្រទេសអូស្ត្រាលីក្តីនៅ ក្នុង ប្រទេសកម្ពុជាក្តីនៅក្នុងជុំវិញពិភពលោកក្តីមិនថាយើងជាជាតិសាសន៍អ្វីទេ បើយើងខ្វះការសហការគ្នាបើយើងខ្វះ ការសាមគ្គីគ្នាយើងនឹងបាត់បង់ជាក់ជាមិនខានអញ្ចឹងខ្ញុំ កណាក៏សូមថ្លែងអំណរគុណដល់អឺដេគុណពោសវឿងផងដែរដែលលោកមានសារយ៉ាងសំខាន់អឺពីពីខាងដើមដែលអឺលើកទឹកចិត្តខ្ញុំកណានេះខ្ញុំក្នុងនាមជាស្ត្រីខ្មែរផងដែរដែលយើងខំធ្វើការរួមគ្នាបន្តទៀតអ អមជាទីបញ្ចប់នេះនាងខ្ញុំខ្ញុំកណាក្នុងនាមជាស្ត្រីខ្មែរមួយរូបតំណាងឲ្យសហគមន៍ខ្មែរនៅក្នុងរដ្ឋវិសាសាវលតំណាងឲ្យយុវជនយុវនារីអ្នកស្នេហាជាតិនិងតំណាងឲ្យ អ្នកទោសស្នេហាជាតិទាំងអស់សូមប្រកាន់ខ្ជាប់នៅអ្វីដែលជាយុត្តិធម៌សម្រាប់ប្រទេសកម្ពុជាយើងហើយយើងនឹងប្រឹងសាមគ្គីគ្នា ដើម្បីរកយុត្តិធម៌ ទៅដល់រៀមច្បងរបស់យើងដែលលោកលះបង់ជីវិតដើម្បីជាតិនិងសាសនាហើយអ្នកខ្ញុំក៏សូមបញ្ចប់ការថ្លែងសន្ទរកថានេះ ជាមួយសភាសិទ្ធមួយឃ្លា ខ្មែររួមខ្មែររស់ខ្មែរឆ្លោះយើងនឹងបាត់បង់យើងជាខ្មែរនៅក្នុងប្រទេសអូស្ត្រាលីនេះយើងនឹងរួមសាមគ្គីគ្នាដើម្បីរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋយើង ដែលត្រូវគេឆ្លៀនពៀនពីអតីតកាលនិងបច្ចុប្បន្នកាលក្នុងនាមជាសហគមន៍ខ្មែរយើងឈរទៅលើអ្វីដែលជាត្រូវយើងឈរនៅលើអ្វីដែលជាយុត្តិធម៌សម្រាប់ជាតិនិងសាសនារបស់របស់យើងនេះខ្ញុំឈ្មោះកងស្រីទូចសូមអរគុណនិងសូមជម្រាបលា សូមថ្លែងអំណរអគុណអ្នកស្រីកងស្រីតូចអស់លោកលោកស្រីបងប្អូននិងប្រិយមិត្តទាំងអស់បានជ្រាបហើយអឺការចំណាប់អារម្មណ៍របស់គាត់ គឺទិសដៅសំខាន់គឺបដោតអារម្មណ៍ទៅ លើខ្មែរគ្រប់រូបឲ្យមានកម្លាំង សាមគ្គីរួបរមគ្នា ប្រឆាំងនៅអ្វីដែលมันមានជារឿងយុតិធធយើងប្រឆាំងនៅអង្គើអយុតិធធបាទដូច្នេះហើយ អឺសូមឲ្យបងប្អូនខ្មែរទាំងអស់យកចិត្តទុកដាក់ក្នុងបញ្ហាអស់នេះហើយជាកិច្ចការបន្តទៅទៀតគឺសូមគោរពនិមន្តប្រដេជគុណសឹមវិញលឹមដែលលោកនិមន្តមកពីខាងវត្តប៊ុនរិចគឺឡើងមកចំណាប់អារម្មណ៍ក្នុងឱកាសនេះផងបាទសូមគោរពនិមន្តកណ្ណា សូមនមស្ការគោរពចំពោះណាព្រះព្រះសង្ឃរបស់យើងដែលពេញជីវិតដើម្បីជាតិសាសនានឹងសូមនមស្ការចំពោះគុណចាស់ដែលមានវត្តមាននៅក្នុងទីនេះជាពិសេសគុណចាស់ទីការព្រះអង្គសវណ្ណបញ្ញាពោសវឿនណាដែលព្រះអង្គតែងតែរៀបចំនៅបំណាច់ឆ្នាំខូបគឺរំលឹក រៀងរាល់ឆ្នាំនៃខូបការបាត់បង់ទឹកដីកម្ពុជាក្រោមក៏ដូចជាការទៀមទានៅសិទ្ធិសេរីភាពរបស់ខ្មែរក្រោមផងដែរនឹងសូមធ្វើសេចក្តីរាប់អានចំពោះញោមញាតពុទ្ធបរិស័ទតំណាងឲ្យសហគមន៍សហព័ន្ធអង្គការដែលបានជួយចូលរួមនៅក្នុងថ្ងៃនេះផងដែរដែលជាថ្ងៃមួយដែលមាន សេចក្តីសង្វេគក៏ដូចជាណាតក់ស្លុតនៃការបាត់បង់នៅទឹកដីរបស់ខ្មែរយើងញាតិញោមពុទ្ធបរិស័ទកណ្ណាគ្រប់អង្គជ្រាបច្បាស់ហើយដូចដែលបងបងញោមញោមដែលជាតំណាងឲ្យណាសហគមន៍នីមួយមួយបានថ្លែងចំណាប់អារម្មណ៍ជាច្រើនមកហើយថាដូចជាផែនទីស្រាប់ណា ដែលបាត់បង់ទឹកដីខ្មែរយើងរហូតដល់21ខេត្តណាផ្ទៃដីប្រហែលជា67 700មែនទេខ្ញុំយ៉ា67 700មើលតាមអាត្មាចាំមិនច្បាស់ណាហើយប្រជាជនមានច្រើនណាមានកោះមានទៀតណាកោះធំធំដល់ទៅ2ណា ត្រល់កោះតឡាយនិងមានប្រជាពលរដ្ឋច្រើនដែលរស់នៅទីនោះណាអញ្ចឹងមានន័យថាខ្មែរយើងវាដើរមកជាមហានគរញាតិញោមធ្លាប់មើលប្រវត្តិសាស្ត្រដឹងស្រេចណាតែដឹងធ្វើម៉េចណាយើងទៅយកឲ្យបានវិញតាមបំណងរបស់យើងចង់បានភ្លាមភ្លាមគឺណាវាមិនងាយណាដូចណាបងដែលសម្របសម្រួលគាត់និយាយឲ្យថា តែឡើងកម្មចដៅត្រូវឡើងពីកម្មទី1ទៅយើងមិនអាចមួយជំហានដល់កម្មទី100ទី10ក៏អត់បានដែរបងអញ្ចឹងយើងត្រូវធ្វើសន្សំសន្សំតាមដំណើរនៃណាដំណើរជាតិដើររបស់ដែកដូចណាព្រះគ្រូឃោសនាមដាដែលលោកតែងតែបញ្យល់ថា step by step បងមួយជំហានម្ដងមួយជំហានម្ដងយូរនឹងឆាប់យើងនឹងដល់គោលដៅរបស់យើងណា ហើយថ្ងៃនេះផងដែរអាត្មាក៏បានចូលរួមណាក្នុងឱកាសនេះក៏សូមអរគុណចំពោះគុណចាស់ដែលបានតែងតែឲ្យឱកាសខ្ញុំកណាបានចូលរួមហើយមិនអរគុណជាពិសេសបងប្អូនណាដែលជាទំពាំងស្នងរស័យណាចង់បានរស័យល្អតើតែថែតពំតពាំងកាលនៅខ្ចីណាបើចង់បានឲ្យកូនឆ្លាតវៃតើតែ បង្រៀនពីក្មេងទៅប៉ុណ្ណាហើយបើអត់បណ្ដោះបណ្ដាលកូនក្មេងមេក្មេងជាយុវជនយុវនារីក្រោយក្រោយទេណាយើងអស់ញាតិញោមទាំងអស់គ្នានឹងឃើញមកដល់ពេលនេះតើបាត់បងប្រមាណអ្នកដែលធ្លាប់តែចូលរួមមកកន្លែងនេះណាឥឡូវបាត់ប្រមាណអ្នកឲ្យឃើញហ៎អញ្ចឹងពេលណាដែលអស់ពីពួកគាត់ទាំងអស់នេះទៅក្មេងៗចំនួនក្រោយនេះឯងដែលគាត់ដឹងប្រវត្តិសាស្ត្រ គាត់បានចូលរួមយើងឲ្យតម្លៃណាឲ្យតម្លៃក្មេងៗទាំងអស់ហ្នឹងណាដែលគ្នាជាតិសាសកើតនៅទីនេះគ្នាអត់បានយល់ពីប្រវត្តិសាស្ត្រផងទេពេលខ្លះគ្នាសុខចិត្តមកស្វែងរកមកស្រាវជ្រាវមកដើម្បីមកនិយាយថ្លែងសន្ទរកថាណាឲ្យញោមញោមពុទ្ធបរិស័ទទាំងអស់ស្ដាប់ណាណាកោតសរសើរដែរណាដូចជាវិរភាពមួយដល់ អង្គអាចរបស់បងប្អូនយុវជនយុវនារីណាទោះបីជាខ្លួនមកដល់ទីនេះដែលគ្មានបានទាំងដឹងជ្រៅចាស់នៅភាសារបស់ខ្លួនទេក៏នៅតែខំប្រឹងនិយាយភាសារបស់ខ្លួនដើម្បីឲ្យញោមញាតិទាំងអស់បានជ្រាបច្បាស់ដឹងនៅប្រវត្តិសាស្ត្រទាំងនោះអញ្ចឹងយើងទាំងអស់គ្នា ជាចាស់ព្រឹទ្ធាចារ្យជាចាស់ទុំណាគួរណាស់តែ ឆ្លៀតឱកាសឆ្លៀតពេលបងញាតិញោមមើលមិនតិចទេខ្មែរក្រោបហើយក៏មិនតិចដែរខ្មែរយើងហើយមើលចូលរួមប៉ុណ្ណឹងណាគេសួរថាយើងធ្វើអីកើតឥឡូវនេះម្នាក់ម្នាក់មានន័យថាទ្រឹស្ដីសបោបងសបោណាណាទ្រឹស្ដីនឹងគឺដូចចាស់បុរាណដែរហូរដូចទឹកចឹងប៉ុន្តែការអនុវត្តវាអត់មានណាក្នុងមួយឆ្នាំមានតែមួយដងមានតែមួយថ្ងៃ យើងចំណាយពេល1ម៉ោង2ម៉ោងមកមកស្ដាប់មកចូលរួមអត់បានជួយលុយជួយកាក់គ្រាន់តែការជួយលើកទឹកចិត្តគឺជារឿងអស្ចារ្យណាស់ញាតិណាសំខាន់ណាស់បងសំខាន់បំផុតណាស់ការលើកទឹកចិត្តណាមនុស្សដែលរៀបស្លាប់រៀបលងទឹកទៅហើយណារៀបដែលចងករៀបលោតទឹកសម្រាប់ខ្លួនហើយតែគ្រាន់តែមានការលើកទឹកចិត្តពីបុគ្គលណាម្នាក់ មនុស្សនោះឯងនឹងភ្ញាក់ខ្លួនព្រឺតណាអ្វីអ្វីដែលខ្លួនបំរុងធ្វើគឺឈប់ផ្អាកពេលនោះឯងអញ្ចឹងយើងកុំភ្លេចថាការចូលរួមណាទទួលបានព័ត៌មានទទួលដឹងព័ត៌មានជារឿងសំខាន់ណាបងណាដោយសារអីដោយសារខ្មែរយើងទាំងអស់គ្នាអាត្មាក៏ខ្មែរណាយើងខ្វះកន្លែងនឹងឯងខ្វះការចូលរួមនឹងឯងបើមិនទៅចូលរួមថាវាអត់មានសារៈប្រយោជន៍វាអត់មានខ្លឹមសារណា តតែពេលណាដែលខ្លួនត្រូវការជាចាំបាច់កន្លែងហ្នឹង បានដើរសវេសវារមកណាឧទាហរណ៍ក្នុងនឹងមួយមានអ្នកមកពីកម្ពុជាក្រោមក្តីមានអ្នកមកពីស្រុកខ្មែរក្តីគេថាណែឯងចង់បានសញ្ជាតិអូស្ត្រាលីណែឯងដើរចូលទៅជាមួយខ្មែរក្រោមហ្នឹងខ្ញុំសុំกระដាស់នឹងមើលតិចសុំរូបថតនឹងមើលតិចអត់មានដល់ពេលហ្នឹងចាប់ដើមណាអាកម្មវិធីគេធ្វើឯនៅណាជ្រៀតជ្រែកទៅ ដើម្បីយកឲ្យបានអាលិខិតបានអារូបថតទាំងអស់នឹងមកណាតតែពេលយើងត្រូវការពេលបែបហ្នឹងបានយើងចូលរួមណាពេលខ្លះយើងអត់គិតថាការងារទាំងអស់ហ្នឹងគឺជាការជ្រុំជ្រែងរបស់សង្គមយើងណាគេទាំងអស់គ្នាគេគេយករបស់យើងហើយគេរួមគ្នាការពាររបស់យើងទៀតណាណាការពាររបស់យើងទៀតណា ហើយទាំងខ្លួនយើងបាត់បង់របស់យើងហើយយើងជាតែសបាយនឹងការបាត់បង់ទៀតណាពេលខ្លះអ្នកខ្លះអត់ដឹងថាកម្ពុជាក្រោមមានប្រមាណខេត្តផងណាហេហើយរបស់យើងណាញាតិញោមយើងរបស់យើងសោះសម័យញាតិញោមដឹងសម័យញោមញោមប្រុសប្រុសញោមស្រីស្រីទាំងអស់ណាខ្មែរមហាអង្គរមហាអំណាចខ្លាំងខ្លាណាស់អ្នកណាក៏ខ្លាចអ្នកណាក៏កោតសរសើរណា ឥឡូវហ្នឹងវាមិនខ្លាយទៅជាមហានគរឥឡូវវាខ្លាយជាមហាតបោកហើយណានៅប៉ិនតបោកហើយឥឡូវហ្នឹងទីជាតិហ្នឹងក្បាលជ្រុំច្រាំងដូចកាឌីអញ្ចឹងណាញោមណាបើអត់មានដីនៅពួកយើងបើកើតតែមនុស្សមកតែទឹកដីយើងយើងអត់ពង្រីកយើងអត់ទៀមទាផងវាមិនខុសអីយើងបង្កើតតែកូនតែផ្ទះយើងវានៅតូចណាហើយបើផ្ទះនៅតូចម្ដាយឪពុកអត់ពង្រីកផ្ទះ អប់រំកូនអត់បណ្ដោះកូនឲ្យមានបញ្ញាដើម្បីរកលុយរក កាក់មកបបាយផ្ទះផងសួរថាយើងពិបាកយ៉ាងណាទេជាតិយើងសពថ្ងៃចឹងហើយខ្ញុំយើងមិនមែនបន្ទោសនរណាម្នាក់ទេក្នុងចំណោមនៃការដឹកនាំប្រទេសយើងទាំងអស់គ្នាហ្នឹងក្នុងហ្នឹងមានយើងដែរណាមានយើងដែរអ្នកនៅក្នុងប្រទេសហ្នឹងណាមានយុវជនមានយុវនារីដែរនៅក្នុងហ្នឹង ក្រោបឈរមិនបានច្បាប់ទម្លាប់មិនដឹងណាបើគេបង្រៀនច្បាប់គេបញ្យល់ច្បាប់អត់ស្ដាប់ទេហេតុអីវាអត់បានលុយខ្ញុំបានលុយឃើញដល់ថ្ងៃសុខខ្មែរមានញោមម្នាក់គាត់ខំបញ្យល់ពីណាសន្តិភាពទីក្រុងប៉ារីសគ្រប់កន្លែងដើម្បីឲ្យខ្មែរយល់ឲ្យទំពាំងស្នងផ្សេងដឹងច្បាប់ណា ពេលណាដឹងច្បាប់ហើយយើងធ្វើអីមិញខ្ញុំ អត់សូវខ្លាចដូចយើងបើកឡានសប្តាហ៍នៅអូស្ត្រាលីហ្នឹងណាបើយើងដឹងច្បាប់ហើយវាអត់ខ្លាចព្រោះអីយើងដឹងថាវាអត់ខុសណាតែបើយើងអត់ដឹងទេឬគេថាបន្តិចឬគេនិយាយតិចខ្លាចណាហើយខ្លាចហើយតែខ្លាចហើយមិនណារត់ចាកស្រុកចាកឋានចាកកន្លែងអត់តវ៉ាអត់ស៊ូត្រង់ទីបំផុតត្រូវគេគ្រប់គ្រងត្រូវគេជីកជាន់ត្រូវគេ អស់ទាញរឹបយកទាំងអស់មានសាល់អីបាទទាំងថ្ងៃនេះមកចូលរួមប៉ុណ្ណឹងណាដែលដែលជាការចាប់អារម្មណ៍មកដំណើរមកពីវត្តខេមរសារាមតែនឹងចូលរួមឲ្យតម្លៃណាទោះបីជាណាមិនបាននិមន្តក្តីណាបាននិមន្តក្តីក៏អាត្មាតែងទៅចូលរួមណាព្រោះដោយសារអីដោយសារអាត្មាក៏មានឈាមជ័រជាខ្មែរដូចគ្នាមិនថាខ្មែរក្រៅខ្មែរលើសុទ្ធតែជា ខ្មែរតែតែមួយណាចង់ឲ្យខ្មែរទាំងអស់មាន សេរីភាព មានសិទ្ធិដូចគ្នាមិនថាអ្នកក្រអ្នកមានអ្នកតូចអ្នកធំចង់បានសិទ្ធិសេរីភាពស្មើគ្នាមនុស្សតែមានសិទ្ធិសេរីភាពស្មើគ្នាសេចក្តីសុខវាកើតគ្រប់គ្រប់គ្នាបើចឹងជាបញ្ចប់សូមប្រគិនពរជូនពរដល់ញោមញាតពុទ្ធបរិស័ទទាំងអស់បានសុខបានចម្រើនគ្រប់គ្នាសូមអរគុណសូមអរគុណ ណាខ្ញុំមណាសូមថ្លែងអំណរអគុណជាអតិបរមាចំពោះសង្ឃដីការបស់ព្រះអង្គដែលជាតំណាងមកពីវត្តខេមរាំងសារាមដែលយើងហៅវត្តនៅប៊ុនរិចហ្នឹងចំណាប់អារម្មណ៍របស់ព្រះអង្គតិចប៉ុន្តែមានអត្ថន័យខ្លឹមសារយ៉ាងជ្រាលជ្រៅធ្វើឲ្យខ្ញុំគិតឃើញថា អ្វីដែលព្រះអង្គនិយាយនឹងគឺមាន សារៈសំខាន់អឺតាមខ្ញុំដឹង គឺ ការពិតគឺខ្មែរក្រមយើងនៅស៊ីដនីនេះមានប្រហែលជាជាង200គ្រួសារដូច217គ្រួសារហើយបូកនឹងខ្មែរកណ្ដាលបើមិនច្បាស់ទេយើងសួរអ្នកស្រី ប្រធានសហគមន៍ទៅប្រហែលជាដឹងមើលទៅមានប្រហែលជាជាប់3 40000អី នាបជាងដែរនៅក្នុងសិទ្ធិនេះប៉ុន្តែការចូលរួមមែនទេគឺអានេះជាប៉ុនទូទៅមិនមែនប៉ុនសម្រាប់តែខ្មែរក្រមទេគឺប៉ុនទូទៅបាទដូច្នេះដើម្បីកុំឲ្យពេលវេលាកាន់តែខើចទៅខើចទៅហើយគឺយើងសូមបន្តកម្មវិធីទៅទៀតគឺខ្ញុំបាទសូមគោរពអញ្ជើញលោកលីចន្ទថាសុកដែលមកពីខាងវត្តធម្មសាមគ្គីឡើងមកចំណាប់អារម្មណ៍បាទសូមចាត់ដៃអបអរសាទរ ជាបឋមក្នុងប្រកាសណាខ្ញុំបាទសូមថ្វាយបង្គំព្រះត្រៃទាំង3សូមថ្វាយបង្គំព្រះជគុណគ្រប់ព្រះអង្គដែលគង់នៅទីនេះក៏ដូចជាតំណាងនៃប្រធានសមាគមសហគមន៍ឬមួយក៏តំណាងផ្សេងផ្សេងក៏ដូចជាបងប្អូនទាំងអស់ដែលបានមកចូលរួមនៅក្នុងពិធីថ្ងៃនេះបាទអឺខ្ញុំបកណាខ្ញុំបាទបានស្ដាប់ទៅមានការសង្វេគហើយមានការ សោកស្ដាយដែលខ្មែរយើងបានបាត់21ខែហើយរយៈពេល72ឆ្នាំមកហើយហាក់បីដូចជាមិនបានឃើញលទ្ធផលអីបានជាធំដុំទេ ហើយខ្ញុំប្រកាសណាខ្ញុំបាទតាំងពីកើតរហូតមកដល់ថ្ងៃនេះហាក់បីដូចជាឃើញខ្មែរយើង ខ្វះអ្នកដឹកនាំបាទបើភាសាអង់គ្លេសគេថាយើងសម្បូរ boss សម្បូរអ្នក តកែអ្នកបជាខាងក្រៅមកថាអត់ត្រូវធ្វើនេះត្រូវធ្វើនោះត្រូវធ្វើនេះត្រូវធ្វើនោះសពោខាងនោះក៏ប៉ុន្តែអ្នកដឹកនាំ ដែលនាំប្រជាជនឲ្យដើរតាមខ្លួនគឺមានការកង្វះច្រើនខ្មែរយើងច្រើនធ្វើតាមទម្លាប់មិនសូវធ្វើតាមច្បាប់ទម្លាប់មិនធ្វើអញ្ចឹងច្បាប់មាន ខ្ញុំកាលណាខ្ញុំបានឃើញថា ស្រុកខ្មែរយើងក៏មានច្បាប់កន្លែងណាក៏មានច្បាប់ក៏ប៉ុន្តែទម្លាប់យកច្បាប់បាត់ច្បាប់អស់ហើយទម្លាប់មកដូច្នេះខ្ញុំប្រកាសណាខ្ញុំបាទមានសេចក្តីត្រេកអរដោយលឺបដាជគុណចៅអធិការវត្តដែលបានមានសង្កេតការថា យើងទាំងអស់គ្នាគួរតែរួបរวมគ្នាក្នុងការរួបរวมគ្នាទាំងអស់យើងត្រូវការអ្នកដឹកនាំដ៏ល្អម្នាក់ ដើម្បីដឹកនាំប្រជាជនយើងឲ្យបានជុំគ្នាខ្ញុំស្ដាប់ប្អូនដាវមិនបានចាំឈ្មោះសគុណដាវសគុណដាវសគុណបាទមានចំណាប់អារម្មណ៍ខ្លាំងដល់ប្អូនថាស្អីក៏ដោយគឺចាប់មកជំហានការពិតអញ្ចឹងមែនការដែលយើងចង់ទៅស៊ីដនីគឺចាប់មិនមែនទៅដល់ស៊ីដនីដល់យើងមិនចាប់មកជំហានទេ តែមកជំហានពីរជំហានបីជំហានបូកទាំងអស់រាប់ពាន់ជំហានគឺយើងទៅដល់ស៊ីដនី ដូច្នេះនៅក្នុងថ្ងៃនេះអឺបងអូនស្រីកងបាននិយាយថាចម្ងល់និងចម្លើយហើយវិជុ Free Asia Asia Free Asia នឹងក៏បាននិយាយហើយថាយើងមានកង្វះអីប្រវត្តិសាស្ត្រយើងច្រើនបពុនិយមគ្រូសានិយមជីជន់គឺថាយើងបានដឹងក៏មិនតែយើងខ្វះនៅចម្លើយ ចម្ងល់យើងចេះតែសួរថាហេតុអីបានខ្មែរយើងចឹងហេតុអីបានខ្មែរយើងចឹងហេតុអីបានខ្មែរយើងបាត់ប្រទេសមិនត្រឹមតែកម្ពុជាក្រោមទេ ខ្មែរលើក៏បាត់ច្រើនដែរក៏ប៉ុន្តែខ្ញុំឆ្លៀតឱកាសនេះសូមយើងទាំងអស់គ្នាសូមទះដៃមួយចុះបាទសូមអរគុណដល់ប្រជាពលរដ្ឋកម្ពុជាក្រោម ដែលតែងតែមានចំហតស៊ូរហូតមកដល់ថ្ងៃនេះនៅតែតស៊ូ តែខ្មែរលើគឺនៅស្ងាត់ជ្រាបដូច្នេះខ្ញុំសូមសរសើរដល់បងប្អូនកម្ពុជាក្រៅយើង ដែលខិតខំតវ៉ារហូតដល់ឥឡូវបាន ទៅដល់ UN មានជាតំណាងមានជាសម្លេង គឺថាជាការប្រសើរណាស់ដែលយើងមិននៅស្ងៀមឲ្យគេយកដោយទទេទទេទេដូច្នេះគឺថាយើងបន្តពីថ្ងៃហ្នឹងទៅ តែយើងទាំងអស់គ្នា ដែលជាមានមេដឹកនាំហើយក៏ជាមានបដិជគុណគ្រប់ព្រះអង្គ យើងទៅរកចម្លើយទាំងអស់គ្នាតើយើងត្រូវធ្វើអ្វីពីឥឡូវទៅការនិយាយស្រួលនិយាយឲ្យបើយើងមិនធ្វើក៏អត់បានការតើយើងត្រូវធ្វើយ៉ាងម៉េចតែគុណមានសង្កេតការថ្ងៃនេះមកតិចតែមួយខ្ញុំប្រកាសណាជឿហើយចូលរួម100%តើខ្មែរយើងទាំងអស់អ្នកដឹកនាំទាំងអស់ដែលមាននៅក្នុងថ្ងៃនេះតើយើងត្រូវធ្វើអីទាំងអស់គ្នាដើម្បីឲ្យឆ្នាំក្រោយយើងធ្វើឲ្យបានធំជាងនឹងដូច្នេះ ខ្ញុំសូមជូនទៅភារកិច្ចគឺថាយើងកុំលើស្ងៀមយើងត្រូវធ្វើទាំងអស់គ្នាខ្ញុំសូមស្នើសុំឲ្យស្រីទុដែលជាប្រធានសហគមន៍ខ្មែរចូលរួមជាសកម្មដោយមាន សមាគមសង្ឃាកិច្ចនិងអភិរក្សវប្បធម៌ខ្មែរនៃរដ្ឋ New South Wales នឹងចូលរួមដើម្បីធ្វើកម្មវិធីនៅឆ្នាំក្រោយក្នុងលក្ខណៈដ៏ធំមួយ នៅទីកន្លែងនេះដដែលយើងមានតែជុំគ្នាទេដែលយើងអាចធ្វើទៅមុខបានឈប់និយាយទៀតនិយាយអត់បានការទេនិយាយ10ឆ្នាំក៏នៅដដែលតែបើយើងធ្វើ ពីមួយចំហៀនយើងអាចទៅដល់100ចំហៀនបានខ្ញុំសូមនិយាយម្ដងហើយម្ដងទៀតខ្ញុំគណា អឺថ្ងៃទីនោះវារៀងឡើងគឺថាឈឺចិត្តណាយើងខ្វះមេដឹកនាំដូច្នេះយើងត្រូវរកមេដឹកនាំឲ្យបានល្អដើម្បីដឹកនាំយើងទៅមុខដូច្នេះខ្ញុំសូមឲ្យស្រីកងដែលមានអឺបច្ចេកទេសហើយខ្ញុំសូមសរសើរដែរស្រីកងពេលឡើងមកជាប្រធានសហគមន៍ខ្មែរបានខិតខំធ្វើទោះតែយ៉ាងណាក៏ដោយខ្ញុំ កណាខ្ញុំបាននឹកឃើញថាអង្កាំ COVID នៅស្រុកខ្មែរកណាឃើញខាង Victoria បានធ្វើទៅតាមរយៈបដិជនគុណសាំងសជាកណាឃើញថាហេរដ្ឋ Sydney យើងក៏គួរធ្វើដែរកណាទូរស័ព្ទទៅផ្លែតស្រីកងហើយនឹងថិនហើយនឹងសិលធ្យាដែលជាតំណាង ប្រធានកន្លែងផ្សេងផ្សេងហ្នឹងហើយខ្ញុំពិចារណាខ្ញុំបាទឮសូខាងនេះក៏បានរៀបចំធ្វើហើយក៏មិនបាន អញ្ជើញចូលរួមដែរស្រីកងគឺយល់ស្របភ្លាមទោះតែមិនបានចូលតាមបដិគុណសន្តិជាក៏ដោយក៏ប៉ុន្តែការដែលយើងធ្វើនឹងគឺទៅជួយដល់ខ្មែរយើងទាំងអស់គ្នានឹងហើយជាការសាមគ្គីថាខ្មែរយើងមានបញ្ហាយើងត្រូវទុកដោយឡែកនៅ និន្នាការនយោបាយខាងណាយើងទុកចោលមើលផលប្រយោជន៍ដើម្បីខ្មែរយើង។ ដូច្នេះកម្ពុជាក្រោមកម្ពុជាលើកម្ពុជាកដាលគឺជាបញ្ហាខ្មែរយើងទាំងអស់គ្នាដោយបដិជគុណមានសង្ឃកាក៏ដូចជាប្អូនដាវមិនបានដាវសគុណសុំសំទោសប្អូនចេះតែខូចឥឡូវរៀងចាស់ទៅដែរហើយរៀងចេះតែភ្លេចទៅរឿងឈ្មោះគឺយ៉ាប់បន្តិចណាហ្នឹងហើយប្អូនបាននិយាយឲ្យថាយើងរួបរวมគ្នាធ្វើជុំគ្នាគឺយើងនឹងបានជោគជ័យយើងមិនបានជោគជ័យនៅថ្ងៃស្អែកទេ ហើយមិនបានជោគជ័យនៅឆ្នាំក្រោយទេក៏ប៉ុន្តែនៅថ្ងៃមុខថ្ងៃណាមួយពេលវេលាហុចឲ្យយើងមើលប្រទេសអ៊ីស្រាអែលបាត់ប្រទេសជាង2000ឆ្នាំហើយពេលវេលាដល់គេអាចស្រោចស្រង់យកប្រទេសគេមកវិញបានដូច្នេះយើងមិនខុសទេដែលវិក្មិនមុនមុនបានមានប្រសាសន៍មកហើយថាយុវជនចំនួនក្រោយដោយប្អូនអេដិនហើយនឹងប្អូន ផ្សេងផ្សេងទៀតហ្នឹងជាតំណាងហើយយើងមើលចាស់ថ្ងៃនេះមានយុវជនមកប្រហែលអ្នកប្រហែលជា3អ្នក3អ្នកហើយប្រហែលជា2អ្នកនៅបានយូរណាពិសេសសូមអរគុណដល់បងអូនទាំងពីរហើយសូមសរសើរដែរស្វាតីគឺថាគ្នាខិតខំដែរកុំតែដឹងធ្វើម៉េចវាជាភ័ព្វសំណាងរបស់ខ្មែរយើងដែលខ្វះការរួបរวม ខ្វះការធ្វើការជុំគ្នាខ្វះមេដឹកនាំដែលអាចដឹកនាំប្រជាជនឲ្យ រួមគ្នា ច្រើនតែមានបញ្ហាអីដែលខ្ញុំខ្ញុំប្រកាសណាខ្ញុំបានបានដឹងមកហ្នឹងច្រើនមួយទៅពឹងលិចមួយទៅពឹងកើតទៅម្ល៉េះហើយទៅដឹងគុណគេដំណោះស្រាយខ្មែរគ្នាយើងហ្នឹងគឺយ៉ាប់ដោះស្រាយដោយសារការនិយាយខ្មែរជាមួយខ្មែរហ្នឹងគឺយើងនិយាយគ្នាអត់ត្រូវតែហ្មង ផ្ទាល់តែយកគេមកជួយបើគេប្រាប់យើងស្ដាប់បើខ្មែរគ្មានយើងប្រាប់យើងធ្វើមិនដឹងខ្ញុំសង្ឃឹមថាពីថ្ងៃនេះទៅ យើងនឹងអាចរួមគ្នា ធ្វើដើម្បីផលប្រយោជន៍ខ្មែរទាំងអស់គ្នាបើមិនបាននៅក្នុងពិភពលោកបើមិនបាននៅណាយ៉ាងតិចណាស់ក៏បាននៅក្នុងរដ្ឋស៊ីដនីយើងដែរដើម្បីឲ្យបានជុំគ្នា ធ្វើនៅក្នុងលក្ខណៈដែល ប្រយោជន៍គឺដើម្បីខ្មែរយើងទេដូច្នេះអ្វីដែលយើងត្រូវធ្វើបើយើងដោយតាមខ្ញុំប្រកាសណាខ្ញុំបានដឹងមកចាប់ពីជំហានដំបូងគឺយើងត្រូវផ្សព្វផ្សាយអំពីបញ្ហា ដែលយើងប្រឈមចំពោះបងប្អូនពីកម្ពុជាក្រោមទៅដល់ប្រជាពលរដ្ឋទូទៅ មិនមែនតែខ្មែរយើងទេអូស្ត្រាលីជាពិសេសខាងតំណាង រាខាងអី ដូច្នេះឆ្នាំក្រោយយើងសង្ឃឹមថាយើងធ្វើក្នុងលក្ខណៈធំហើយយើងអញ្ជើញតំណាងរាស្ត្រដើម្បីមកចូលរួមឲ្យគេមកស្ដាប់អំពីបញ្ហាខ្មែរយើងយើងត្រូវឲ្យហៅឧទាហរណ៍យើងនឹងលំអិតចាំប្រហែលជាអឺមិនដឹងជាស្រីស្រីកងប្រហែលជាសង្ឃឹមថាចូលរួមចុះដាក់ដាក់នៅកន្លែងបណ្ដោយយើងត្រូវហៅ ផ្នែកខាងមីឌាខាងអីចូលរួមឲ្យបានលក្ខណៈធំដើម្បីផ្សព្វផ្សាយឲ្យជាពលរដ្ឋអូស្ត្រាលីតំណាងរាជអូស្ត្រាលីឲ្យគេដឹងអំពីប្រវត្តិសាស្ត្រនៃខ្មែរយើងពេលដែលគេដឹងរត់ទៅច្រើនគេមានការឈឺចាប់ពេលវេលាមកដល់គេនឹងចាប់អារម្មណ៍នឹងបញ្ហាយើងដូច្នេះខ្ញុំគណៈខ្ញុំបាទសូមបញ្ចប់ នៅសន្ទរកថានៅពេលនេះហើយក៏សូមនិយាយបន្តិច ជាភាសាអង់គ្លេស Journal Aiden ប្រហែលជាហើយនឹងប្អូនស្រីឈ្មោះអី Christina Christina មិនសូវចាំឈ្មោះណាជាភាសាអង់គ្លេសតិចពីពុយសំខាន់ដល់យុវជនទាំងពីរយើង Aiden and Christina I would like to or the other one which is already left um Chantri Lee um it's a great pleasure to see three of you here today to represent our youth. Um, I'm sad then to see like not many youth here today, except you three, which is at least the beginning of our action. And my message to you is um, don't repeat our history. The history of Cambodia is very, very sad. Uh, I'm not sure. Your parents maybe already um, tell you um, in the past. In any family, any society, any country, we always face issues. We always facing disagreement, argument, and so forth. The best things that we need to deal with is how to resolve it some decided to go to the court fighting each other, some go into separation, some end up physically violence. So the, the solution is within us how to resolve it. The history of Cambodia is when there's issue, we go to our neighboring country for help so when they come for help, it's not free. They expect something from us. So hopefully, your generation is more probably have more solution how to deal with it peacefully among Cambodian people. So we can resolve within the Cambodian ourselves rather than one go to Vietnam, one go to Thailand, one go to China, one go to USA, and bring the issue to our country, it's end up who actually suffer. Us is the one who suffer. I said in Cambodia, we has we have a lot of bosses, but we don't have many leaders. So we need a leader who can lead people behind them, walk them through with them, rather than tell them what to do if we have so many bosses, people dare not to ask. People dare not to give their view, but just to follow blindly. Dare not to question their leader. Dare not to make their leader accountable for their action, as you can see in Cambodia the leader actually, the rules of law is from his mouth. There is law there, plenty of law. But those law is more effective from the boss. So hopefully when you grown up, you can become a leader. So please lead people, not bossing people. So leader is bring them with you, make them see your vision, where you lead them. So if you are away they still can actually fulfill that dream. The boss, you never know what their dream. If the boss is away, people down there do not know which direction they are going. So bear in mind your potential to become a leader. So lead people, don't boss people. So when you boss see people around, it doesn't help. So thank you for your coming today and hopefully through your two or three of you maybe can spread around within the network and hopefully more youth coming. We will do it better next year because today I can see is quite disappointed. How many of us we have at least 200,000 Cambodian in here. But how many of us here today? It's about 70 of us. So next year we do it better. So we will come and talk together and collectively we can make it better. I think we should actually invite the MP to come such as today, educate them more because one day they will be our eye, our ear. They actually can probably tell their friend, tell others about the suffering of the Khmer Krom's people. Okay, thank you again, and also especially to your parents, um, and I know that they work very hard, uh, Aiden. Um, so, thank you for your coming. អឺសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះលោកលីចន្ទថាសុកអឺអត្ថន័យនៃខ្លឹមសារនឹងការចាប់អារម្មណ៍របស់គាត់មានទម្ងន់ធ្ងន់ហើយក៏ហាក់បីដូចជាធ្វើឲ្យយើង មានការសប្បាយរីករាយនៅក្នុងអារម្មណ៍សឹងថាគ្រប់គ្រប់រូបនៅក្នុងឱកាសនេះហើយយើងសង្ឃឹមថាឆ្នាំក្រោយយើងនឹងអាច រៀបចំបានដូចអ្វីដែលគាត់នឹងមានប្រសាសន៍មុននឹងធ្វើបន់នឹងឡើងគឺយើងសូមអញ្ជើញតាមសមាគមតាមសហគមន៍មកអង្គុយនិយាយគ្នាមុនហើយចាំយើងធ្វើក្រោយនឹងដើម្បីឈានទៅដល់កិច្ចការនឹងទៅរួចទៅមុខបានហ៎បាទតែនឹងដូច្នេះហើយជាជាកិច្ចបន្តទៅទៀតគឺសូមគោរពអញ្ជើញលោកហេងរាត្រីសូបាទ តំណាងក្រមសង្គ្រោះជាតិគឺសូមតែដៃអបអរសាទរមួយសូមជើញឡើងមកចំណាប់អារម្មណ៍បាទក្រុមខ្លីខ្លឹមនោះជាបណ្ដាកោសវត្តពីដើមដល់មកនេះត្រូចិត្តពីដើមកោសវត្តហើយនិយាយកូនអាកសិកោកូនអាក្រមិនភ្លេចទេជាតិ តែមានចិត្តមានខ្ញុំហ្មងតែមានវត្តអ្នកខ្ញុំហ្មងបើអត់ខ្ញុំគឺអត់ជាតិដូចខ្ញុំតស៊ូរហូតគេថាប្រយុទ្ធតរស្លាប់ដើម្បីជួយស្រុកយើងហើយការប្រយុទ្ធមិនមែនតែប្រយុទ្ធឯងទេទាមទារការចូលរួមទាំងអស់គ្នា តាមសមត្ថភាពតាមភាពស្មោះត្រង់ហើយទូលមានខ្លួនឯងមុនគេមុននឹងទូលមានអត់ទេរៀនពីគេរៀនការទទួលការទីទានពីគេ ផែននិយាយនេះមិនតាំងខ្លួនជាគ្រូទេតាំងខ្លួនធ្វើជាកូនសិស្សទទួលការរិះគន់រហូតហើយបើឃើញខុសចាក់គោះដៃហៅខ្ញុំផងថាខុសហើយបងខុសហើយបងហើយខ្ញុំស្វាគមន៍មិនមែនថាខ្ញុំខ្លាំងប្រការទេការខ្លាំងប្រការហ្នឹងតួអវិជ្ជាតាព្រោះវាយើងតួការចេះដឹងគឺអោនរំទន់រហូតគ្រប់នៅចេះដឹងគ្រប់ចាស់ព្រឹទ្ធាចារ្យ គ្រប់ប្រសងដែលរាប់ជួយយើងដូចយើងបានថាអ្នកផ្សេងគេថាកុំភ្លេចមាតុភូមិមាតុមាតុមានតែកន្លែងយើងមេដាយើងភូមិកន្លែងយើងកើតរូបមានពុទ្ធកាហើយអញ្ចឹងបានថ្ងៃនេះមិននិយាយអីច្រើនទេតែសូមសរសើរដែលបានចូលរួមសរសើរដែលបានរៀបចំកម្មវិធីជាពិសេសសរសើរក្មេងៗនេះមួយខ្ញុំនេះល្អណាស់ស្ដាប់ទៅគឺថាខ្ញុំមានកម្លាំង ពួកបងមានក្មេងទៅធ្វើអីកើតទេពួកយើងដូចខ្ញុំសម័យតាំងខ្លួនឯងទៅវាចាស់ហើយចេះស្លាប់ហើយដូចជាពេលព្រឹកទៅសម្រាប់ខ្ញុំនឹងត្រូវធ្វើអំពើល្អធ្វើអំពើល្អនេះគឺធ្វើដើម្បីឲ្យគេមើលឃើញថាយើងមិនមែនជាថាទេយើងធ្វើចូលរួមរួមនោះគឺថាមិនមែនថាអញខាងនេះគេល្អទេតាមសមត្ថភាពដែលខ្លួនឯងមានតែប៉ុណ្ណឹងសូមអរគុណសូមជូនពរអាយុវណ្ណៈសុខៈពលៈកុំបីគ្រៀតគ្រៀតឡើយ អំពើល្អដែលយើងធ្វើគឺយើងបានទៅហ្នឹងបានទៅហ្នឹងអាយុវណ្ណៈសុខៈពលៈបើយើងអត់ធ្វើអំពើល្អទេអំពើល្អអត់ទៅណាទេគឺមកជួយយើងកុំភ្លេចសោះឲ្យមានចំហច្បាស់លាស់ហ្នឹងច្បាស់មែនទេដូចព្រះអង្គថាលៀបតែភាសាគឺលៀបភាអនុត្តរៈលៀបតែភាសាគឺយើងជឿលើគុណប្រវត្តិស្រីជឿលើអំពើល្អរបស់យើងជឿលើអ្នកដែលធ្វើអំពើល្អរបស់យើងហើយយើងកុំភ្លេចណាបងប្អូនសូមអរគុណមិនមានការខ្វះ អឺសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅអឺលោកហេងរទីសូគាត់មាន ប្រសាសន៍ច្បាស់លាស់ហើយគាត់ថាគាត់កូនសិស្សវត្តដូច្នេះមានមានវត្តមិនមានគាត់តែមានគាត់មិនមានជាតិដូច្នេះជាតិគឺត្រូវការយើងយើងក៏ត្រូវតែការត្រូវការជួយជាតិដែរបាទសូមថ្លែងអំណរអរគុណជាអតិបរមាហើយអឺ ជាបន្តទៅទៀតគឺសូមគោរពអញ្ជើញលោកច័ន្ទវែនប្រធាន អង្គការសង្គ្រោះគ្មានព្រំដែនអញ្ជើញឡើងមកចំណាប់អារម្មណ៍ដែរសូមចាត់ដៃអបអរសាទរបងអឺបាត់នោះ អរេទូរែជាបឋមខ្ញុំកណ្ដាពុំក្រាបថ្វាយបង្គំសូមព្រះអង្គពុទ្ធធម៌សំចៅតកាគណៈកម្មការវត្តទាំងអស់ជាទីគោរពពុទ្ធបរិស័ទដែលបានជួយមក ថ្ងៃនេះមោទនភាពណាស់ខ្ញុំបានថ្ងៃបានចូលរួម បាទខ្លីជាមតិខ្លះជូនបងប្អូនជនជាតិទាំងក្នុងនិងក្រៅប្រទេសជាទីកណ្ដាប់ ទោះបីតិចក្តីច្រើនក្តីក៏យើងបញ្ចេញមតិដើម្បីជាតិមាតុភូមិរបស់យើងបាទខ្ញុំជាដំបូងខ្ញុំសូមចំណាប់អារម្មណ៍អំពីកម្មជាតិក្រោមដែលចាត់តាំងពីឆ្នាំហើយដែលរយៈកន្លងមកដែលបាត់បង់ព្រោះថាតើនរណាដែលធ្វើបាត់បង់តើប្រជារាស្ត្រតូចតាចដែលធ្វើបាត់បង់ឬនរណាធ្វើបាត់បង់គឺមានឋានៈឋានៈដឹកនាំទេបងប្អូន ពិសេសកំពូលគឺស្ដាច់នឹងតែម្ដងតែនិយាយចប់នោះសូមអធិស្ឋានឲ្យតបនេះនិយាយការពិតបន្ទាប់ពីស្ដាច់មកគឺនយោបាយរដ្ឋមន្ត្រីហ្នឹងឯងយ៉ាងណាធ្វើឲ្យបាត់បង់ទឹកដីឥឡូវខ្ញុំឧទាហរណ៍ចេះស្ដាច់មួយចុះខ្ញុំថានេះមកពីស្ដាច់ស្ដាច់ណាខ្លះហើយមិនក៏ស្ដាច់ច្រហោគឺស្ដាច់ថាយកខ្លាំងរហូតដល់ដល់ស្ដាច់ខោមទៅវាស្គប់ទៅទៀតយើងមិនសូមអធិស្ឋានព្រោះយើងក៏លើកមើលទៅ ទឹកដីកម្ពុជាក្រមតើអ្នកណាធ្វើបាត់តែគឺថាចេញយថាទី2ដោយសារស្រីឃើញទេគឺកោអាណាមដែលគេឃើញដែលកម្ពុជាយើងថាទលំទលាយសបោសបាយណាស់ដូច្នេះគេបញ្ជូនកូនរបស់គេស្ដេចនឹងដើម្បីមកធ្វើជាភរិយារបស់ធ្វើជាមហេសីរបស់ស្ដេចដល់ឃើញទលំទលាយល្អហើយស្ដេចនឹងមានអីដល់អញ្ចឹងដល់ធម្មតា បាត់មកយកឲ្យធ្វើជាមហាមកធ្វើជាស្នំទៅរហូតដល់ជាមហាសីណាតែងតាំងជាកំពូលនៅក្នុងប្រទេសកម្ពុជាដល់ពេលចឹងទៅដល់ពេលយើងក៏និយាយបន្តិចចូលថាមកពីស្ដាយទៅយើងនិយាយពីស្ដាយតិចទៅបញ្ជាស្រ័យណាហើយដល់ចឹងទៅធ្វើយ៉ាងម៉េចដល់ពេលចូលមកប្រឡប់កណ្ដាលសានេះគឺអាណាមគេនឹងបានសម្រាប់កិច្ចការងារដែលគេត្រូវធ្វើ ចឹងគេបានផ្ញើកម្រិតចង្វាយពីរច្បាប់មួយច្បាប់ជូនទៅដល់ទេពថាជង្គមរសាមួយច្បាប់ទៀតទៅគុំណាទៅជង្គមបកើដើម្បីឲ្យអង្គវស្វាមីនឹងដើម្បីខ្ចីដីណាបងប្អូនហ្នឹងណាដែលធ្វើបាត់ដល់ខ្ចីដីប្រហែលជា5ឆ្នាំទេសន្យានឹងឲ្យដីហ្នឹងមកខ្មែរវិញដល់ពេលបាន5ឆ្នាំទេ ជីវិតមនុស្សទៀងឬមិនទៀងគឺជីវិតមនុស្សទៀងណាស់គឺទៀងនឹងស្លាប់ចេញថាបន្តបាន5ឆ្នាំផងបាយបាយបាទណាដល់លោកចូលនៅដល់លោកក្រាទៅណាពេលវាចូលរកទីមកគាត់ទៅដល់ណាយួនអាណាមហ្នឹងមកគាត់កាន់តែច្រើនឡើងច្រើនឡើងណាមានន័យថាពាក់ពេញគឺថាដីកម្ពុជាក្រោមយើងនេះតែគេខ្ចីនេះ ហើយទូខ្ចីធ្វើអីគេយកលេសតំអាងថាគេខ្ចីដើម្បីយកដីហ្នឹងជាធ្វើដល់ជាជាជាហាត់តបណាសម្រាប់ការពេលរយៈកាលកន្លងកាលហ្នឹងគឺថាអាណាមហ្នឹងហើយនឹងចិនឆ្លុះប្រកែកទៀតនឹងការច្បាំងគ្នាដូច្នេះយកសំអាងហ្នឹងគេថាមកខ្ចីដីណាខ្ចីដីព្រោះថាឧបករណ៍តបហ្នឹងដើម្បីទៅវាយចិនទៅវិញមិនចេញណាបងប្អូនហើយ វាតែច្រើនឡើងច្រើនឡើងអធិពលកាន់តែខ្លាំងពេលណាច្រើនកាន់តែខ្លាំងណាដល់អញ្ចឹងទៅដល់ចូលទីបង្កត់របស់ដេញចេញទៅທາງទៅព្រោះថាយួនកាន់មកច្រើនឡើងច្រើនរហូតណាដល់ដេញចេញគឺមិនចេញហ្នឹងអញ្ចឹងគេថាមុនទឹកក្រៀមដល់លោកទី2ហ្នឹងគឺបារាំងទៅចូលមកដល់បារាំងចូលមកហ្នឹងប្រងឌួងទេដែលបានឡើងយើងនិយាយទូទូណាប្រងឌួងដែលបានឡើងសោរីហ្នឹងដូច្នេះទៅពឹង ដែលទៅពឹងបារាំងនោះដើម្បីកំចាត់នៅអដែងយួនហើយនឹងអដែងសៀមព្រោះហើយធម្មតាយើងក៏មិនបន្ទោព្រះអង្គដែរព្រះអង្គចេះថាលោកគិតឃើញថាបើឆ្នាំមិនពឹងយួនទេមិនចាប់ដៃគ្នាមកយួនទេគឺសៀមប្រកាសជាយកអាណានិគមរបស់ខ្លួននឹងមកដាក់លើប្រទេសកម្ពុជាហើយព្រោះធ្លាប់មកម្ដងឆ្នាំណាខ្ញុំក៏ផ្លាត់ភ្លេចមកម្ដងបាទ ដល់អញ្ចឹងត្រូវទៅទៅចាប់ដៃទៅយកជាប្រព័ន្ធជាអីចឹងទៅទៅទឹកយូរនោះដើម្បីកម្ចាត់ទៀតហ្នឹងឯងអានេះគឺថាអានឹងបានជំរាបជូនថាទូទូថានេះដោយសារស្ដេចមិនមែនមានបជាអ្នកណាទៅធ្វើបាត់អីទេគឺគ្មានទេបជានេះចាំតែចូលគុកនោះបើស្នាជានិយាយពីដីឥឡូវដល់ថ្ងៃអញ្ចឹងណាតែកុំបីគាត់និយាយរឿងព្រំដែនតែតែធ្វើចលនាមិនស្អាតស្អីស្អីណានោះធ្វើឲ្យប្រជារាស្ត្រហ្នឹងចាប់ឲ្យដាក់គុក បៃរត់ចូលស្រុកដោយសារដោយសារគឺមន្ត្រីធំណាស់ដែលគាត់បាត់ដីហ្នឹងមិនមែនជាតែគាត់បាត់ដីទេអានេះខ្ញុំរៀបជូនអញ្ចឹងអានេះខ្ញុំគាត់និយាយត្រួសត្រាសអញ្ចឹងមានខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាទាំងខ្មែរលើខ្មែរកណ្ដាលខ្មែរក្រោមទាំងអស់គឺខ្មែរដូចគ្នាមិនមែនខ្មែរតែមួយទេខ្មែរដូចគ្នាណាខ្មែរដូចគ្នាទាំងអស់ត្រូវរួមតាមពីគ្នាឡើងដើម្បីទៀមទានៅទឹកដីរបស់យើង ទោះបីបានទីបានច្រើននេះទៀមទាពាក្យស្លោកថាសាមគ្គីខ្មែរយើងទុកចិត្តតម្រាជាគោលការណ៍ប្រចាំជីវិតរាល់ថ្ងៃដូចស៊ីម៉ងចំកាយរួមចិត្តចាប់ដៃក្មេងចាក់ប្រស័យរួមគ្នាជាជាតិតែមួយ សាមគ្គីសាមគ្គីកុំភ្លេចសោះបងប្អូនប្រុសស្រីសាមគ្គីជាដូចជាកម្មតែស្វែងបម្រើជាតិយើងឃើញទេបើសិនយើងខ្វះនាការសាមគ្គីហើយកុំសង្ឃឹមកុំសង្ឃឹមក៏បានប៉ុន្តែសាមគ្គីស្អី ឥឡូវឃើញប្រហែលនេះឃើញទេឃើញប្រហែលនេះមួយឆ្នាំម្ដងខ្មែរយើងប្រហែលម៉ឺននាក់នៅក្នុងប្រទេសអូស្ត្រាលីថាប្រទេសអូស្ត្រាលីថាយូរតវ៉ាចុះបានបានចុច0.5%ផងមកនេះប្រហែល420នាក់ប៉ុណ្ណឹងហើយណាត្រឹមត្រូវដូចព្រះអង្គលឹមលោកមានប្រកាសថាហូរដូចទឹកតើហូរដូចទឹកហូរទៅបានហើយណាវាមិនបាននៅអាជួយរិញតែបើថាយើងប្រហែល ច្រើនតអាត្មានិយមមកដល់ប្រទេសគេហើយបើថានៅប្រទេសកម្ពុជាចឹងមិននិយាយនិយាយថាបើសិននិយាយទៅមានការប៉ះពាល់ចប់គុករឿងរត់ចោលស្រុកតែមកដល់ប្រទេសយើងហើយអាត្មានិយមអាត្មានិយមប្រហែលណាដល់មកហ្នឹងគួរណាស់តែយើងតាមទីគ្នាឡើងកោគ្នាឡើងដើម្បីឲ្យជួយដែលបង្រឹងស្មារតីដល់យុវជនយុវតីព្រោះយើងចាស់ចាស់ហើយប៉ុន្តែចាស់ខ្លះក៏ ដល់ស្រួលឲ្យចូលខ្លាប់ទៅនោះលំបាយជាងណាចូលខ្លាប់ទៅនោះកំស្រួលកាន់អាទៅឈើចត់ត្រោកតោកតោកវល់អាកំទៅតោកដល់មកចុចត្រឹងត្រឹងនោះប៉ុន្តែអាប្រទេសជាតិគឺអត់គិតគូរទេរឿងប៉ុនអញ្ចឹងហ្នឹងណាអានេះខ្ញុំគុំតោះអត់ជាស្រ័យភ័យទោះបើខ្លាំងតែមាននិយាយការខុសឆ្គងប្រកាសនិយាយនិយាយទៅវាប៉ះពាល់ស្ថិរភាពរបស់បងប្អូនហើយប៉ុន្តែបើយើងមិននិយាយសោះក៏មិនកើតទេកើតជាមនុស្សយើងត្រូវនិយាយស្មោះត្រង់ខ្លះទៅ ណាអារឿងសង្គមអត់ត្រូវការអត់ត្រូវការទេអាឡូវជីវិតវិលាក់ដល់ដូចខ្ញុំអាយុ70 80ឆ្នាំទៅហើយព្រោះថាអស់ហើយពេល80ឆ្នាំបាត់ហើយចាញ់បាត់ហើយអស់បាត់ហើយតើនោះសល់ប្រមាណទៀតដែលយើងសម្រាប់ទៅជួយធ្វើឲ្យល្អដើម្បីជាតិយើងនៅតិចណាស់មិនដឹងយ៉ាងណាពេលណាទេដូច្នេះតែក្តីស្លាប់គឺទៀងបំផុតនៅក្នុងលោកនេះគ្មានអ្វីថាមិនទៀងស្លាប់ទៀងបំផុត បើមិនដុតគឺកប់ទីបញ្ចប់ក៏បង្កប់គឺដុតអ្នកកទីបានប៉ុណ្ណឹងឯងដូច្នេះគឺត្រូវរួមរួមតាមទីគ្នាឡើងដើម្បីទឹកដីប្រៃប្រសារបស់ខ្មែរយើងទឹកដីរបស់យើងកំពុងតែឈឺកំពុងតែមានទុករឿងអីដែលយើងមិនជួយសំខាន់បំផុតគឺមានតែយើងទាំងអស់គ្នាដែលចាស់ចាស់ហ្នឹងចិត្តឆ្លាប់ទៅវិញធ្វើទឹកដីល្អដើម្បីឲ្យយុវជនទាំងអស់គ្នាលើកពិភពលោកឲ្យដឹងថាតើដីខ្មែរកម្ពុជាក្រោមទៅដីណាណា ណាឥឡូវគេបិទទឹកដែរបងប្អូនដឹងទេបិទទឹកដោយលោកណាស់យើងមិននិយាយគឺថាណាលោកស៊ីវនោះនិយាយថាទេឥឡូវខេត្តទាំងអស់ហ្នឹងវាផ្លាស់ឡើងដឹងថាខេត្តខ្មែរអត់ហើយមិនមែនតែត្រឹមតែផ្លាស់នៅខេត្តនៅកម្ពុជាក្រោមទេកណ្ដាលក៏ក៏ផ្លាស់ដែរភ្នំពេញទៅស្អីស្អីអស់លីហើយខ្លះហើយកម្រងការគេមានសាច់ទៅហើយហើយមិនប៉ុណ្ណឹងទេដូច្នេះទុំបីតាទុំបីតាអត្តសញ្ញាណយើងក៏ចឹងដែរ ឃើញហើយបងប្អូនណាក្នុងអត្តសញ្ញាណរបស់យើងមួយមួយគេឲ្យយើងនៅក្នុងកម្ពុជាក្រោមហ្នឹងប្រវត្តិមួយមួយពីមុនមិនចឹងឥឡូវខ្លាយទៅជាដូចជាដូចប្រផាក់ហើយនេះទៅជាដូចជាយូរដល់ហើយដោយសារគេថាគៀបចង្កត់គ្រប់សត្វតាអង្គទាំងអស់ធ្វើឲ្យខ្មែរយើងហ្នឹងបងវែងបងវាត់អស់ហើយតែអញ្ចឹងឃើញទេ ខ្សែហោយើងខាងកម្ពុជាក្រមបងប្អូនលឺឃើញហើយណាមួយមួយដាក់អត្តគេសនុកគេសនុកគេសនុកគេសនុកមិនមើលយើងការពារយើងដើម្បីឲ្យបំបត្តិនៅអ្វីអ្វីដែលគេចង់បានអញ្ចឹងខ្ញុំនិយាយនេះមានវិញសូមអធិស្ឋានទៅទោសបើសិនណានិយាយទៅចិត្តទៅដល់វាអាច បានយូរយូរវាខ្ញុំយើងកុំអោយនិយាយច្រើនពេកអញ្ចឹងខ្ញុំគាត់ថាសូមថ្លែងអំណរគុណដល់វត្តរតនារាមគឺថាមានតែវត្តនេះមួយតែខ្ញុំឃើញតាំងប្រមាណគឺរឿងរាល់ឆ្នាំទាំងអស់ធ្វើទៅបីបានប៉ុណ្ណាគឺធ្វើហើយតែចូលរួមធ្វើប្រមាណឆ្នាំហើយតែចូលរួមក៏ប៉ុណ្ណឹងគឺដល់មិនមិនលើសនឹងប្រមាណទេអញ្ចឹងខ្ញុំគ្រប់គ្រងលោកមិញគាត់ថាឆ្នាំក្រោយសូមឲ្យបងប្អូនទាំងអស់គ្នាចូលរួមឲ្យបានច្រើនពិសេស ប្រធានសហគមន៍មកដែរណាដល់ស្រីកងទៅទូចណាដល់ក្មួយនោះទៅធ្វើការខ្ញុំຕົកទៅទៅខ្ញុំមកចំនួនតាំងពី83មកដល់ដល់នោះគាត់សហគមន៍នោះប្រមាណហើយប្រមាណចំនួនមិនដល់ឃើញប្រធានសហគមន៍នេះនោះនិយាយមុខចុះបាទគឺល្អប្របីណាស់ទាំងតែដើរគោះទ្វារប្រជាជនទៅជួយហ្នឹងល្អប្របីណាស់ណាបើស្ដីយើងម្នាក់ម្នាក់យើងធ្វើឲ្យមានសន្ទុះការជួយអញ្ចឹងណាប៉ុន្តែអារឿងការជួយច្រើនទៅតែអេណៃធ្វើទៅបាត់ប្រាក់ខែប្រមាណហ្នឹង ទៅខំប្រឹងប្រែងច្រើនទៅចោលគ្នាចឹងទៅទៀតបងប្អូនហើយហើយរឿងជួយសង្គមវាបានណាតោះណាចិត្តនឹងឲ្យមោះមុតដើម្បីគុំពិតបើចោលផ្ដាល់ខ្លួនធប់ប្រមាណពេកអាថ្មយងពេកបានយើងជួយសង្គមបានបើមិនយើងគិតទៅហ៎អាចនឹងចូលលើសង្គមដល់ធម្មតាចូលសង្គមខាតណាខាតយ៉ាងម៉េចទេតាមមកដល់គឺរឿងអីដោយតែយើងជួយអ្នកក្រអញ្ចឹងនោះតែអ្នកក្រយើងវិញមិនតែជួយអ្នកក្រអញ្ចឹងថាសង្គមគឺត្រូវតែ ខាតអញ្ចឹងម្នាក់ម្នាក់គឺមិនទៅទេបាទអញ្ចឹងខ្ញុំអត់មានអីគេអូជាស្រ័យនិយាយព្រោះជ្រុលនិយាយតាំងពីស្រ័យឡើងទៅប្រហែលចឹងតែកាត់ជើងស្រ័យថាជាខឹកណាតែវាចាំមិនទេខ្មិលហ្នឹងមិនខ្មិលទេគឺខ្មែរដើម្បីដើម្បីជាតិខ្មែរមកស្រ័យធ្វើខុសអូសាស្រ័យថាអយ៉ាងម៉េចពុំមែនកណាសេះថោមកស្អុយថាកោទេមិនអញ្ចឹងទេបាទតែខំទៅដូចគ្នាហ្នឹងដូច្នេះតែខុសតាកោហ្នឹង នឹងខ្ញុំពិនិត្យយំប៉ុណ្ណឹងបានចឹងក៏អធិស្ឋានទៅទៅច្រើនក៏សង្ឃឹមថាយើងនឹងបានរួបរងសាមគ្គីគ្នាបានកាន់តែច្រើនកាន់តែធំណាសូមថ្លែងអរគុណសូមជូនពរបងប្អូនទាំងអស់ឲ្យបានប្រកបជួបផ្ទះយកជួបបណ្ដាសុខភាពកុំបីគ្លីនរត់ឡើយអរគុណអឺសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅលោកច័ន្ទវ៉ែនដែលជាប្រធានអង្គការសង្គ្រោះ គ្មានព្រំដែនអឺតាមការពិនិត្យសង្កេតទៅការចំណាប់អារម្មណ៍របស់គាត់ មានអត្តន័យខ្លឹមសារយ៉ាងជ្រាលជ្រៅអ្វីដែលពាក់ព័ន្ធជាមួយនឹងប្រវត្តិសាស្ត្រអ្វីដែលធ្វើជាមូលហេតុធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាក្រោម អឺយើងបានសិក្សាបានអានប្រវត្តិសាស្ត្រមកកន្លងមក គឺយើងដឹងស្រាប់ហើយដោយគាត់បាននិយាយមកហ្នឹងគឺ ពីដើមឡើយហ្នឹងគឺចំណន់ជាយថាទី2ហ្នឹងគឺមានប្រពន្ធយួនបាទមានប្រពន្ធយួនអញ្ចឹងទៅក៏ស្រីយួនហ្នឹងគេសុំដីអឺដូចនៅខាងលើព្រៃនគរទៅខាង លើព្រៃនគរហ្នឹងដើម្បីហាត់តថាវាយយួនប៉ុន្តែពេលគេមិនវាយយួនណាទៅវាយខ្មែរវិញវាយចិនវាយចិន sorry វាយចិនដល់ពេលវាយចិនវាប្របាប់វាយមិនវាយខ្មែរដល់យកដីខ្មែរបានឆាប់បានអីបែរមកនិយាយពីរឿងសម្ដេចសេនោះវិញលោកថា ចំណត់ស្ដាច់គ្រប់ចំណន់កាលអត់មានស្ដាច់ណាមួយសញ្ញេដីសូម្បីតែ1មីលីម៉ែត្រទៅឲ្យយួនក៏មិនដែលមានដែរបាទបើនេះយើងសង្កេតឃើញថាឆ្នាំ2005អីនេះសន្ធិសញ្ញា បំពេញបន្ថែមអីហ្នឹងគឺហ៊ុនសែនគាត់គម្រាមស្ដាច់ឲ្យសញ្ញេកោះត្រល់អីអាណាណីបើសិនជាមិនសញ្ញេគឺបើឡែងអីរំលាយរបបប្រជានិយមចោលអីអានោះប្រហែលជាបងប្អូនបានជ្រាបហើយគឺខ្ញុំមិនជាអ្នកធ្វើអត្ថាធិប្បាយទេហើយដើម្បីកុំឲ្យខាតពេលគឺជាបន្តទៅទៀតខ្ញុំបាទសូមគ្រប់អញ្ជើញលោកសុកសេរីបាទ ដែលជាភ្នាក់ងារអន្តរប្រវេសគឺឡើងមកធ្វើការចំណាប់អារម្មណ៍ក្នុងឱកាសនេះផងបាទសូមអរគុណសូមចាត់ដៃអបអរសាទរសូមអូនដឹងបងអាទៀតទៀតតានឹងអើយហៅឡូ បាទមិនឃើញតែច្រើនបណ្ដាលឡើងមកលើនេះកន្លះមកកន្លះមាត់បងប្អូនបើចាំយូរពេកបាទបើអត់អីទេអឺឆ្នាំនេះបើនិយាយពីការចូលរួមរបស់ខ្ញុំដូចជាឆ្នាំទី3ហើយណាកូនឆ្នាំទី3ហើយទី3ហើយបាទឆ្នាំទី1ដល់គុណទេពីយប់មកស្អែកមកមកឆ្នាំទី2ទេពីយប់ស្អែកមកចូលរួមដែរប៉ុន្តែឆ្នាំនេះដល់គុណឲ្យមួយអាទិត្យមួយអាទិត្យបាទអញ្ចឹងគឺមានពេលច្រើនប៉ុន្តែពេលច្រើនក៏អត់មានបានធ្វើអី អឺព្រៀនសន្តរកថា អីដែរប៉ុន្តែចង់និយាយថាសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលកម្ពុជាក្រោមហើយជាពិសេសប្រគុណដែលបានតែអញ្ជើញខ្ញុំកណាមកជារៀងរាល់ឆ្នាំហើយក្នុងនាមជាខ្មែរកដាលប៉ុន្តែ ខ្មែរក្រោមក៏ជា ខ្មែរដូចគ្នាហើយខ្ញុំមានមោទនភាពឬក៏មានការស្រឡាញ់ដល់ខ្មែរក្រោមដោយសារតាខ្មែរក្រោមយើងនេះ គាត់មានអឺស្រីក្លាហានមោះមុតតស៊ូទោះបីតែមានការគៀបសង្កត់ឬក៏ការអឺឆ្លៀនពៀនយកទឹកដីខ្មែរកម្ពុជាក្រោមបើយើងនិយាយពីពីប្រវត្តិដំបូងមកគឺឆ្នាំ1621អានេះគឺជាប្រវត្តិដូចបងចាន់វ៉ែនក៏បាននិយាយដោយសារតបាត់បងដោយសារតប្របាទជ័យជេតថាទី2ដែលមានភរិយាវៀតណាមជាដើម ប៉ុន្តែទឹកដីខ្មែរក្រមយើងមិនមែនបាត់បង់ភ្លាមពី1623ហ្នឹងទេ គឺខ្មែរក្រមគាត់តស៊ូរហូតអឺគឺខេត្តនីមួយមួយបាត់បង់អឺមិនទាំងអស់តែម្ដងទេគឺបាត់បង់តាមឆ្នាំតាមសតវត្សរហូតទាល់មកដល់សតវត្សរ៍ពីឆ្នាំ1770ឯជាងតាមខ្ញុំតាមដានដែលអញ្ញាធរយួនបានគ្រប់គ្រងខេត្ត អឺនៅក្នុងកម្ពុជាក្រោមបានស្ទើរតែទាំងអស់ប៉ុន្តែទោះបីតែវៀតណាមគាត់គ្រប់គ្រងបានវិញប៉ុន្តែខ្មែរក្រមយើងគាត់អត់ព្រមឲ្យវៀតណាមនឹងគ្រប់គ្រងគាត់ដោយស្រួលទេគាត់មានការតស៊ូពីព្រោះការតស៊ូនឹងយ៉ាងម៉េចព្រោះវៀតណាមគាត់ចូលមកកាន់កាប់គាត់មានការរឹតបន្តឹងផ្នែកសិទ្ធិសេរីភាពការរឹតបន្តឹងផ្នែកសាសនាការរឹតបន្តឹងផ្នែក ទំនៀមទម្លាប់និងការរឹតបន្តឹងផ្នែកភាសាអញ្ចឹងបើយើងនិយាយចំទៅទីណាដែលមានការជិះជាន់គៀបសង្កត់ទីនោះគឺមានការរឿងពិបាកអញ្ចឹងខ្មែរក្រមយើងទោះបីតែថាមានប្រវត្តិជូរចត់ឬក៏វៀតណាមបានធ្វើបាបគាត់ក្នុងរយៈពេល400ឆ្នាំជាងមកនេះមែនប៉ុន្តែគាត់ នៅតែជាខ្មែរក្រមដដែលមានការរក្សាវប្បធម៌ប្រពៃណី សាសនារហូតមកទល់ពេលនេះហើយដោយខាងអឺដោយខាងយុវជនក៏បាននិយាយមិញគឺថាអឺបើចំណែកខាងវិទ្យនារីគាត់អត់មានឱកាសទៅរៀនភាសាខ្មែរទេប៉ុន្តែបើខាងបរោះគាត់ចង់រៀនភាសាខ្មែរគាត់រៀននៅវត្តអារាមឯជាដើមអញ្ចឹងគឺវត្តអារាមនេះដោយសារតែប្រជាជន កម្ពុជាក្រោមយើងបានថែទាំរក្សាហើយនឹងអឺ ប្រតិបត្តិបានខ្ជាប់ខ្ជួនយើងមានវត្តអារាមយើងមានសាសនាអញ្ចឹងគឺភាសាយើងវានៅតែមានជារហូតមកទល់ពេលនេះគឺ400ឆ្នាំនៅប្រទេសខ្លះគេបាត់បង់ហើយបាទបាត់បង់ហើយប៉ុន្តែកម្ពុជាក្រោមយើងគឺនៅដដែលមកនិយាយចំទៅ បងប្អូនកម្ពុជាក្រោមខ្លះគាត់និយាយខ្មែររសេខ្មែរច្បាស់ជាងកម្ពុជាកណ្ដាលទៀតនិយាយចំបង្ខេនគាត់ប្រកែកនិយាយបាទបាទខ្មែរកណ្ដាលដូចខ្ញុំវិញនិយាយបានផែគាត់ទេ ស្លាប់គាត់រាល់អាយុអញ្ចឹងចង់និយាយថាអឺអ្វីអ្វីគឺវាកើតឡើងដោយការតស៊ូហើយនឹងអឺការតស៊ូតលតើយើងមានសេចក្តីខ្លាចបើយើងចង់តស៊ូប៉ុន្តែអត់ខ្លាហានក៏ទៅមិនរួចដែរអញ្ចឹងយើងក៏លេចទៅលើប្រវត្តិតស៊ូរបស់ខ្មែរក្រមយើងឃើញដែលវីរៈបរោះយើងលោកតាសឿនគុយអីជាដើមហើយនឹងមានវីរៈបរោះវីរៈសមណៈអីជាច្រើនថា តស៊ូអត់ខ្លាចស្លាប់ទេរហូតដល់ជំនាន់លោកតាស៊ុនគួយយើងបានដាក់ដឹងប្រវត្តិថាគាត់សុខចិត្តឲ្យយួនសម្រាប់គាត់គាត់ឲ្យតែឲ្យ ខ្មែរកម្ពុជាក្រមបានសុខសប្បាយមានសាសនាមានភាសាច្រើនហើយជំនាន់ឆ្នាំដូចជា1964អញ្ចឹងមានប្រសង់ដុតខ្លួនឯងនៅព្រៃនគរអង្គរឆ្នាំ1969ហ្នឹងខ្ញុំមកតាមមើលមិនធម្មតាទេបងប្អូនដែលដុតខ្លួនឯងសម្រាប់ដើម្បីតែសាសនាដើម្បីតែជាតិណា អញ្ចឹងគឺអឺសូមសរសើរដល់ផ្នែកក្រមយើងទាំងអស់ហើយសូមខ្ញុំចង់លើកដល់ចំណុចពោរបស់បងលីចន្ទថាសុកដែលគាត់បាន ស្នើឲ្យមានការរួបរวมរវាងអឺសហគមន៍ឬក៏ប្រធានសហគមន៍ទាំងអស់ដើម្បីធ្វើសម្រាប់អឺឆ្នាំក្រោយបាទជាកំណត់ដល់ល្អហើយហ្នឹងឯងស្រីកងគាត់សកម្មមែនបាទបងចាំបាននិយាយគាត់មិនខុសទេបាទគាត់សកម្មណាស់ស្រីកងអញ្ចឹង បើបងចន្ទថាគាត់មានគំនិតល្អអញ្ចឹងគឺជាជាជាការល្អណាស់ដល់ឆ្នាំក្រោយយើងអាចធ្វើអឹកកថាជាងនឹងទៀតហើយឆ្នាំនេះខ្ញុំឃើញថាខុសប្លែកយ៉ាងម៉េចព្រោះមានបងប្អូនខ្លះគាត់ត្អូញត្អែគាត់វាគ្មានដំបូងគាត់ថាមើលទៅអត់ឃើញមានមនុស្សអីចាប្រមាណនេះខ្មែរយើងមានរាប់ម៉ឺននាក់មកនៅអូស្ត្រាលីបើតែខ្ញុំអត់គិតអញ្ចឹងទេបាទបើឆ្នាំនេះព្រោះហេតុអីខ្ញុំអត់គិតអញ្ចឹងព្រោះឆ្នាំនេះមនុស្សមើលទៅប្រហាក់ប្រហែលទៅឆ្នាំមុនបានសំខាន់បំផុតមានមេដឹកនាំគ្រប់ ស្ទើរតែគ្រប់វត្តបាទបើស្អីកងមករាល់ឆ្នាំទេខ្ញុំឃើញរាល់ឆ្នាំទេបងលីឆន្ទាសុខហេតុជាលើកទី1ហ៎បាទហើយមានមេដឹកនាំអីផ្សេងផ្សេងទៀតដែលធ្លាប់ឃើញហើយសំខាន់បំផុតនេះយុវជនទេបងប្អូនយុវជនកុមារីវីណានោះខ្ញុំឃើញគាត់រាល់តែឆ្នាំសូម្បីតែគាត់មិនតំណាងឲ្យយុវជន តែតែខ្ញុំឃើញគាត់មកជួយចាស់ទុំអីធ្វើប្រហូបអីចឹងទៅតែគាត់ឡើងថៃសន្ត្រៈខាយដែរណាជាពិសេសក្មួយស្រី អឺគ្រីស្ទីណាហ្នឹងខ្ញុំធ្លាប់ឃើញណាអញ្ចឹងគឺធ្វើឲ្យមានការចាប់អារម្មណ៍ត្រង់ថាអឺចាស់ចាស់គាត់បដោះគំនិតអឺជាតិនិយមរបស់យុវជនចំនួនក្រោយ ថាចំពាំងស្នងរស្មីអញ្ចឹងគឺឆ្នាំនេះគឺខ្ញុំមានមោទនភាពត្រង់ថាទី1មានការចូលរួមពីយុវជន បន្ទី2ឃើញមេដឹកនាំសហគមន៍យើងបានមកស្ទើរតែគ្រប់សហគមន៍ហើយជាគំនិតល្អរបស់បងលីចន្ទថាសុខនេះគាត់ថាឆ្នាំក្រោយឲ្យរួមគ្នាធ្វើ ទាំងអស់ហ្មងហើយអឺនឹងឯនៅក្នុងសហគមន៍ណាក៏ដោយប្រទេសណាក៏ដោយគឺយើងតែងតែមានអឺការខ្វែងគំនិតគ្នាខ្លះសម្បីថានៅវត្តកម្ពុជាវត្តរតនារាមនេះក៏មានការខ្វែងគំនិតគ្នាដែររវាងអឺគណៈកម្មការចាស់គណៈកម្មការថ្មីជាដើមវត្តបនរិកនោះក៏អញ្ចឹងវត្តអឺកានីវ៉ែពីលើកមុននេះណាប៉ុន្តែអត់មាន ចំនួនបងលីចន្ទថាសុកអត់អត់មានទេមានសន្តិភាពរហូតបាទពីមុនហ្នឹងមានតិចតិចដែរណាចំនួនហ្នឹងបាទហើយវត្តខាងរ៉ូស្មនក៏មានចំនួនដែរប៉ុន្តែមកដល់កលៈទេសៈនេះជាកំណត់ល្អដែលថាយើងបានប្រមូលមេដឹកនាំមកចំនួនប៉ុណ្ណឹងមកចូលរួមហើយខ្ញុំសង្ឃឹមថាឆ្នាំក្រោយមេដឹកនាំទាំងអស់មកចូលរួមទាំងអស់គ្នាបាទនេះជាកំណត់ដ៏ល្អណាបាទអញ្ចឹងគឺអត់មានអ្វីវែងឆ្ងាយទេបាទព្រោះថាកអីបាទអញ្ចឹង អឺគាត់ថាទី1សូមជូនពរដល់ផ្នែកក្រមហើយទី2សូមទៅសើដល់វិភាពរបស់ផ្នែកក្រមដែលតស៊ូ400ឆ្នាំរហូតមកដល់ពេលនេះគឺថាទឹកដីយើងពិតតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់យួនប៉ុន្តែក្នុងបេះដូងខ្មែរក្រមហើយបេះដូងខ្មែរយើងកម្ពុជាក្រមនៅតែជាទឹកដីខ្មែរដដែលអានឹងគឺសំខាន់នៅកន្លែងហ្នឹងណាអញ្ចឹងសូមអរគុណអ្នកនរគ្នាហើយសូមចប់ត្រឹមហ្នឹងបាទ សូមថ្លែងអំណរអគុណបងសុកសេរីគាត់បានចំណាប់អារម្មណ៍ដែលគួរឲ្យកត់សម្គាល់ហើយជាបន្តទៅទៀតគឺសូមគោរពអញ្ជើញលោកជាវិជ្ជៈដែលជាកវីនិពន្ធខ្មែរសិទ្ធនីចូលរួម សួនកំណាបបាទសូមផ្ទះដៃអបអរសាទរ អស់គ្នាហ្មងទៅទីពេលចង់គប់ពីបាត់200នេះទៅអត់ទៅកណ្ដាលអីចូលគេតមកដាក់នេះណា ចំកាណាសំកាផ្លៃពោះពេលណាធេរានធេរៈគ្រប់ព្រះអង្គសូមគ្រប់បងប្អូនជនរួមជាតិយើងជាខ្មែរខ្មែរនឹងធ្វើធ្វើដើម្បីខ្មែរហើយសូមធ្វើកាយអនកាយគិរិយៈចំពោះ សមណៈសង្ឃដែលជាវរៈបរោះវរៈនារីទាំងអស់ ជាបុព្វការីជនរបស់យើង ដែលជាអ្នកស្នេហាជាតិមាតុភូមិជាទីស្នេហាបានបលិជីវិតដើម្បីជាតិមាតុភូមិរបស់យើង សម្រាប់ប្រចាំចលតាទាំងឡាយតែការសកលក្រោយជាដំបូងនេះអឺខ្ញុំពុំមានវិចារណថាថ្លែងសម្ដែងអ្វីទេក៏ប៉ុន្តែគ្រាន់តែ ចូលរួមក្នុងការសោតកំណាប់បន្តិចនេះ ដើម្បីជានិមិត្តរូបក៏ដូចជាការឧទ្ទិសជូនចំពោះបងប្អូនជនរួមជាតិហើយបងប្អូនអស់លោកដែលមានកដាស់គឺថាអាចចូលរួម នៅវគ្គទី3ទៅហើយវគ្គទី4និងទី5ដែលខ្ញុំបានសរសេរលេខ2ចុចខាងចុងនេះគឺជារីភិកសាទជាថ្មីម្ដងទៀតហើយទោះបីធ្វើបទសូត្រមិនព្រោះយ៉ាងណាក្តីក៏សូមមេត្តាការខន្តីអបិទោ ដូចជាចង់ត្រជាក់ញ័របន្តិចហើយស្អកកផងថ្ងៃ4ខែមិញធនាទាំងដីខែមរាត្រូវគេកាត់ប្រាច់សង្ឃីបារាំងធ្វើការសម្រេច ដីខ្មែរក្រោមផ្ដាច់ឲ្យទៅសាងយួនទាំងភ្នែកជ្រែកហោកាន់មុខខ្មែរក្រោមរងទុំររូបតនខ្លួន ទីទ្រាំរងសងជួមទុំផ្ទួនផ្ទួន មុខបដូរជីដួនឲ្យមកត្រួតត្រាស្រត់នងស្រងខែទាំងឡាយស្ដាយអើយសែនស្ដាយនៃព្រៃជលសាសំបានធម្មជាតិភ្នំរ៉ែថ្មដា សំសានមញ្ឆាសម្បោហិនឹងឡើងស្រនងពេក្តាន់មិនគូបណាបាត់ពីកម្ពុជា នឹងឡើងស្រណងពីក្តាន់មិនគូណាបាត់ពីកម្ពុជា ខ្មែរយើងតែមួយត្រូវចេញជួយគ្នាខ្មែរកម្ពុជាគឺជាជាតិខ្មែរខ្មែរយើងតែមួយត្រូវចេញជួយ គ្នាខ្មែរកម្ពុជាគឺជាជាតិខ្មែរ ខ្មែរត្រូវរួបរួមសាមគ្គី ខ្មែរគ្រប់ទាំងទីត្រូវរៀងសាខែខ្មែរត្រូវរួបរួមសាមគ្គី ខ្មែរក្រុមទាំងទីត្រូវរៀងសាថែមកបធរខ្មែរដែរមានមកយូរដែរយើងជាជាតិខ្មែរថែសាវតាជាតិវប្បធម៌ខ្មែរដើមមានមកយូរដែរ យើងជាជាតិខ្មែរត្រូវថែវប្បធម៌ជាតិបាទមានមួយទៀតប៉ុន្តែភ្លេចយកមកប៉ុន្តែប៉ុណ្ណឹងចុះហើយហើយជាចុងក្រោយនេះសូមបួងសួងដល់ប្រលឹងអ្នកស្នេហាជាតិទាំងអស់បុរៈសមណសិទ្ធិ បុរៈបរៈបុរណរីទាំងអស់សូមមេត្តាផ្ដល់នឹងដួងព្រលឹងទាំងអស់ដើម្បីឧទ្ទិសជូននិងចូលដល់បេះដូងខ្មែរទាំងអស់ដើម្បីឲ្យរួបរមសាមគ្គីជាតិយើងតែមួយជាយូខ្មែរធ្វើដើម្បីខ្មែរយូ